បាទសូមនិយាយអំពីទម្រង់លេងរបស់ Man U បាទនិយាយរឿងដល់ Man U បាទតាក់ទងសួរទៅឡានលោកមនោរមផ្ទាល់តែម្ដងមិនដែរ Man U ចាប់តាំងពីលោក Ragnick ផ្លាស់ប្ដូរចូលមើលតើទម្រង់របស់គាត់មិនដែរបាទបើថាឲ្យល្អបាទគឺមិនហ៊ានថាទេ បាទហើយបើថាឲ្យអាក្រក់អន់តែម្ដងបាទក៏មិនហ៊ានថាដែរបាទបាទបាទនិយាយទៅគឺទម្រង់ Man U បច្ចុប្បន្នយើងគាត់ថាគាត់នៅក្នុងទម្រង់មួយអឺ តែធម្មតាបាទมันខ្លាំងពេកมันអន់ពេកមកល្មមបាទបានខ្ញុំបាទនិយាយអញ្ចឹងបាទបងប្អូនដឹងហើយបាទថាខ្ញុំជាប្រិមិត្តបាទគឺ Man U ម្នាក់ដែរបាទបាទបាទអញ្ចឹងការលេងមករបស់ Man U ជំនាន់លោកអូឡេបាទគឺវាមានមួយ style អញ្ចឹងទៅការលេងរបស់លោក Renick មួយ style ប៉ុន្តែអ្វីដែលបច្ចុប្បន្នភាពបាទរបស់ Man U នៅពេលដែលលោកអូឡេចេញហើយ Carry ចូល ហើយបន្តមកដាក់លោក Raf Renick ចូលវិញបាទឃើញថាអឺវាអត់ទាន់មានអីប្រែប្រួលផ្លែទេ បាទធម្មតាការប្រកួតវាតែមានឈ្នះមានចាញ់មានអីចឹងទៅអញ្ចឹងអ្វីដែលសំខាន់បាទតម្រងរបស់ Man U អឺខ្ញុំនៅតែមានអារម្មណ៍ថាការលេងមិនទាន់ស៊ីចង្វាក់គ្នាបាទបាទបាទទោះបីជាប្រើក្បួន4 3អធិស្ឋានបាទត្រូវឲ្យ4 3 3 4 2 3 1បាទគឺនៅតែគេថាអឺមួយថ្ងៃកាត់មួយថ្ងៃកោតដែរបាទមួយថ្ងៃកាត់មួយថ្ងៃកោថាលោក Ralph Rangnick គាត់មកហ្នឹងគឺក៏មិនទាន់ត្រូវកីឡាករដែលមាននៅក្នុង menu ស្រាប់ហ្នឹងក៏មិនទាន់ត្រូវមួយ target របស់គាត់បាទបាទបាទ អញ្ចឹងបានគាត់ព្យាយាមលេងពី3ប្រកួតដែលគាត់ដឹកនាំគាត់ព្យាយាមលេងតម្រង់ផ្លៃគ្នាហើយនឹងកីឡាករផ្សេងគ្នាបាទអញ្ចឹងខ្ញុំគិតថាលោករ៉ាស់រេននេះចូលមកហ្នឹងក៏មិនតាន់ជាជំនួយអ្វីខ្លាំងដល់ Man U ឡើយដែរអញ្ចឹងគាត់បានការពេលតេស្តកីឡាករបន្តទៀតបាទសុំមួយមួយប្រិមត្តបាទ Chelsea Spurs ដល់ហើយបាទបាទដល់ហើយបាទតាក់ទងជាមួយនឹង Manchester United បើយើងនិយាយអំពីការចាប់តាំងពីផ្លាស់ប្ដូរលោក Rangnick មក បាទខ្ញុំមើលទៅឃើញថាវាដូចជាមានភាពល្អប្រសើរនៅក្នុងតំបន់ការពារបាទវាអត់ដូចមុនទេណាបាទកាលពីសម័យលោកអូឡេដឹកនឹងឃើញថាតំបន់ការពារនឹងគឺថាទុនមកដូចតាហ៊ូអញ្ចឹងប៉ុន្តែបន្ទាប់ពីលោករេកណិចជាពិសេសនឹងគឺតាពុតចាប់ផ្ដើមផ្លាស់ប្ដូរតាំងពីសម័យលោកខេរិកមកម៉េះខេរិកបាទគាត់ដោះដូរចូលខេរិកចូលពុបតំបន់ការពាររបស់មែនយូមមជាងមុនប៉ុន្តែបើសិនជាយើងនិយាយអំពីការប្រយុទ្ធរបស់គាត់នៅតែពំតណោតទាំងអត់អត់ដឹងថាតើ ធ្វើមិនដើម្បីរកក្របបាល់ស្តៀងនឹងក្រុមកម្ពុជាទៅលើជាតិកម្ពុជាយើងចឹងបាទមានប្រយុទ្ធហើយមានកបិតហើយតែមិនចេះកាប់ខ្ញុំតម្លឹងឃើញមួយនៅពេលដែលវត្តមានរបស់រ៉ូណូចូលមកគឺអ្វីអ្វីបដោតទៅលើរ៉ូណូច្រើនជាងការលេងលក្ខណៈជាក្រុមឬក៏ឯជាលក្ខណៈបាទបាទបាទ ធម្មតាដូចបាល់រ៉ាស្វតបើមិនអត់រ៉ូដូគាត់ប្រហែលជាអូសសុទ្ធខ្លួនគាត់ច្រើនប្រូណូគាត់បង្កើតឱកាសឲ្យគាត់អាចសុទ្ធខ្លួនឯងឬក៏ប៉ះទៅឲ្យមករួមក្រុមប៉ុន្តែនៅពេលដែលមានវត្តមានរ៉ូដូលេងនៅតំបន់ប្រយុទ្ធតែម្នាក់ឯងពីច្រើនកីឡាករដែលលេងបំរើប្រយុទ្ធឬក៏សុផុនប្រយុទ្ធគាត់បដោតទៅលើរ៉ូដូខ្លាំងពេកបាទដល់ពេលអញ្ចឹងហើយវ័យរបស់រ៉ូដូមិនមែន30ជាងតិចតួចបាទឬក៏បាទល្បីវាក់អឺវ័យល្បាក់30ដែលគាត់កំពុងពេញសុទ្ធណាបាទអញ្ចឹងនៅពេលដែលគាត់វ័យ36ហើយយើងព្យាយាមលេងទៅគាត់ខ្លាំងពេកធ្វើឲ្យគាត់ហ្នឹងក៏ អត់តមានប្រសិទ្ធភាពដែរបាទឡើយហ្នឹងខ្ញុំបើយើងទៅយើងគិតមើលទៅយើងអាចនិយាយបានថាគាត់អត់ទាន់បែងចែកគ្នាត្រូវបាទថាពេលណាគួរតែបញ្ជូនឲ្យអ្នកណាពេលណាគួរតែប៉ះពេលណាគួរតែសុទ្ធបាទបាទហើយបើសិនជាយើងក៏លេចទៅមើល Cristiano Ronaldo វិញក៏ទៀតសោតនឹងគឺគាត់លេងមិនសូវល្មមសុទ្ធទេបាទបាទគិតមកដល់ពេលនេះគឺគាត់ ផ្លាស់ប្ដូរហើយលែងដូចជាពូដូពីមុនហើយពីមុនអត់បានទេ28ម៉ែត្របាទ27ម៉ែត្រហ្នឹងគឺកន្លែងគាត់ហើយបាទបើមិនចូលមកបិទតាន់ទេគឺទៅហើយបាទប៉ុន្តែឥឡូវនេះសម្រាប់ការប៉ះបាល់ឲ្យគាត់ភិកច្រើនគាត់វ៉ាន់ធូមកវិញបាទកំរណាស់កំរណាស់យូយូសុតម្ដងបាទលើកឡើងតាមមើលទៅដឹងប៉ានកណាមិនគាត់សុទ្ធបាទអត់ដូចមុនទេបាទបាល់មួយស្មើហើយក៏រ៉ូណូគាត់ញាក់លេងដាច់ដែរបាទបាទគេថាញាក់ បានន័យថាជ្រុំតែ2 3ជុំហ្នឹងប៉ះចាញ់ហើយបាទប៉ះចាញ់ហើយបាទលែងអូសសុទ្ធបានដូចមុនហើយបាទបាទដែរប្រិមិត្តពេលខ្លះទៅគាត់វ័យប៉ុណ្ណេះគាត់ដល់ពេលដែលត្រូវថែសុខភាពគាត់ហើយមិនមែនថាគាត់គ្មានសមត្ថភាពទេប៉ុន្តែ បាទអាយុប៉ុណ្ណេះ36ឈានចូល37ហើយ អញ្ចឹងមានន័យថាឆ្អឹងចឹងគេថាឆ្អឹងកាយសម្បទាក្នុងខ្លួនវាអត់ដូចអាយុ25 26ទេវាឆាប់ឈឺវាឆាប់បាក់វាឆាប់ក្រិចបាទបាទអញ្ចឹងបើសិនជាគាត់មិនថ្នមខ្លួនខ្លះទេអាចនឹងអវត្តមានរយៈពេលយូរបាទឆ្នាំក្រោយខែ2ហ្នឹងគាត់ឡើង37ហើយបាទបាទឥឡូវយើងនិយាយអំពី Manchester United ប្រព័ន្ធនឹងទៅចោះបាទសង្ឃឹមថាគាត់នឹងមានការផ្លាស់ប្ដូរច្រើនហើយបើសិនជាយើងនិយាយ Man U តទៀតសោតនោះឥឡូវនេះ យើងឃើញហើយបាទសម្រាប់បាទ Man U ដូចជាចង់បាន Rodiger ដែរ Rodiger បាទហើយ Rodiger នេះគាត់អត់ចង់បានបាទអត់ចង់បន្តកុងត្រាជាមួយនឹង Chelsea ទេមកដល់ពេលនេះ Chelsea សុំមិនក៏ Rodiger អត់ព្រមដែរអញ្ចឹងបាទមានតែមួយទេគឺចែកផ្លូវគ្នាហើយសម្រាប់ Chelsea ហើយនឹង Rodiger បាទគ្រាន់ថាព័ត៌មានចុងក្រោយនោះបាទមិនមែនគាត់តែ Man U ចង់បានមែន ប៉ុន្តែអ្នកដែលកំពុងតែមានប្រសិទ្ធភាពខ្ពស់ជាងគេបំផុតនោះគឺ Real Madrid ឯនោះវិញ Real Madrid បាទ Real Madrid ពងត្រូវការបាទបាទ Rodrigo តាមពិតជំនាន់លោក Lampard ដឹកនាំគាត់សឹងចេញមួយសារហើយបាទតែដល់ពេលលោក Tuchel ចូលមកទៅ Tuchel គាត់ប្រើ Rodrigo មានប្រសិទ្ធភាពអញ្ចឹងគាត់ទុក Rodrigo ដល់បច្ចុប្បន្នគឺមានប្រសិទ្ធភាពមែនបាទបាទអឺអញ្ចឹងប្រហែលដោយសារតែល្អពេកធ្វើឲ្យក្លឹបផ្សេងៗចង់បាន Rodrigo បាទអញ្ចឹងមុនក្រោយក៏មកចេញដដែលទេបាទ Rodrigo បាទទុបទុបមិនជាប់ទេមើលថាទុបមិនជាប់ទេ ឃើញថាវត្តមានរបស់លីនឡុបបាទមានបញ្ហាជាមួយនឹងបញ្ហាបេះដូងទៀតហើយបាទអញ្ចឹងយើងឃើញថាមករយៈចុងក្រោយនេះកីឡាករដែលមានបញ្ហាជាមួយនឹងបេះដូងនោះមានច្រើនប្រិយមិត្តក៏សួរបន្ថែមតាក់ទងជាមួយនឹង Christian Eriksen សម្រាប់ Eriksen មកដល់ពេលនេះ Inter Milan បាន terminate កុងត្រារបស់ Eriksen ទៅហើយបានន័យថាបញ្ចប់កុងត្រាហើយបាទជាមួយនឹង Inter Milan បាទក៏ព្រោះតែមើលទៅ គឺអត់អាចចូលរួមជាមួយនឹងបាល់ទាត់បានតទៀតទេប៉ុន្តែឃើញតែគាត់ប្រឹងគាត់ចង់ចូលវិញគាត់ចូលរួមទៅវឹកហាត់ម្នាក់ឯង បាទមិនមែនវឹកហាត់នៅអ៊ីតាលីណាប្រិមិត្តវឹកហាត់នៅក្លឹបរបស់ប្រទេសគាត់បាទអញ្ចឹងអត់ដឹងថាយ៉ាងណាទេប៉ុន្តែគាត់ណាភាគរយខ្ពស់ណា90%ហើយសម្រាប់អេរីសិនអត់បានចូលរួមវិញទេព្រោះថាខ្ញុំមើលទៅប្រហែលជាក្លឹបផ្សេងគេមិនហ៊ានទទួលយកគាត់ទៅលីកលីកបាល់ទាត់អ៊ីតាលីគឺអត់ទទួលលក្ខខណ្ឌកីឡាករដែលមានបញ្ហាបេះដូងទេបាទបាទអញ្ចឹងគឺភាគរយដែលគាត់ទៅហ្នឹងគឺគាត់អាចនឹងចូលរួមក្លឹបចាស់របស់គាត់អាសាក់បាទដើម្បីអឺលេងបានបាននៅក្នុងលក្ខខណ្ឌមួយដែលគាត់មានបញ្ហាបេះដូងព្រោះនៅអាសាក់ នៅហូឡង់គឺអត់មានលក្ខខណ្ឌច្បាប់មួយថាកីឡាករមានបញ្ហាបេះដូងគឺអត់ឲ្យលេងទេបាទបាទអញ្ចឹងភាគរយដែលគាត់ទៅហ្នឹងគឺអាចនឹងទៅលេងនៅ RDVC វិញអញ្ចឹងនៅ Serie A គឺច្បាប់ហាមឃាត់ហើយកីឡាករដែលមានបញ្ហាបេះដូងគឺអាចលេងបានបាទត្រឹមត្រូវហើយហើយម្យ៉ាងទៀតពិបាកណាប្រិមិត្តហើយបាទសម្រាប់គាត់បើយើងឃើញមិញគឺអតិថិភាពនៅពេលបាទលេងយូរ៉ូប្រិមិត្តឃើញហើយបាទប៊ីសតែនឹងអស់ជីវិតទៅហើយបាទសំណាងណាស់ បាទដែលនិយាយថាអ្នកដែលចូលរួមជួយធ្វើសង្គ្រោះហ្នឹងគេហៅថាអូបាទសង្គ្រោះបឋមហ្នឹងបាទដែលគាត់អាចមានលទ្ធភាពនិងមានភាពបាទគេហៅថាវិជាជីវៈខ្ពស់ដែលអាចជួយតាន់ពេលវេលាកុំអីហ្នឹងគឺបើសិនជាតាមការលើកឡើងរបស់ពេទ្យណាអ្នកដែលទៅសង្គ្រោះហ្នឹងថា Christian Eriksen ហ្នឹងគឺអត់ដង្ហើម15នាទីបាទចូលចង់លក្ខណៈថា2នាទីទៅហើយបាទអញ្ចឹងការអត់ដង្ហើមរបស់គាត់គឺអស់រយៈពេលយូរហើយ បាទអញ្ចឹងមានន័យថាការជួយសង្គ្រោះនៅតែបន្តបាទរហូតតតែគាត់មានដង្ហើមត្រឡប់មកវិញបាទយីមិនធម្មតាទេអញ្ចឹងបញ្ហាបេះដូងប្រិមិត្តបាទអញ្ចឹងវាពិបាកដែរបាទហើយអត់យល់ពីការចាប់ឆ្នោតយូរ៉ុបប៉ាវាជួយនិយាយបាទនិយាយទៅបាទនិយាយច្បាប់ឲ្យបងប្អូនតិចចុះបាទតែពិតច្បាប់យូរ៉ូអឺ Champions League បាទនេះក្នុងនេះគេសួរ Europa League បាទ Europa League Europa League បាទយូរ៉ូប៉ាលីកឆ្នាំនេះគឺអត់ដូចឆ្នាំមុនទេណាប្រិមត្តទាំង Champions League យូរ៉ូប៉ាលីកឆ្នាំនេះគឺគេចាប់ខុសគ្នាទាំងអស់បាទគេចាប់ខុសគ្នាទាំងអស់បាទ Champions League បើនិយាយទៅគឺអឺគេរើសលេខ1បាទនិងលេខ2នៅពូលផ្សេងគ្នា បាទគេចាប់ចូលគ្នា ហើយក្រុមដែលនៅពូលមួយគ្នានិងក្រុមដែលមកប្រទេសផ្សេងគ្នាក៏អត់អាចប៉ះគ្នាបានដែរបាទបាទបាទបាទហើយគេអត់គាត់អត់គិតក្របអឺ away goal ទៀតបាទគេឡើងគិតក្រប away goal ហើយបាទ